ម៉ែសុំសួរខ្លួនឯងបន្តិចមើលសួររឿងគេទៅម៉ែសួររឿងប្រពន្ធខ្លួនឯងហ្នឹងថ្ងៃណាបានខ្លួនឯងឲ្យប្រពន្ធខ្លួនឯងយកកូនតាមពិតទៅខ្ញុំក៏ចង់បានដូចគ្នាតែខ្ញុំផ្លូវលំភាគេពិបាករឿងពពុះវាជារឿងពិបាកណាស់សម្រាប់មនុស្សស្រីខ្ញុំឃើញប្រពន្ធអ្នកខ្លះឆ្លងទៅលេមិនផុត ក៏អាចមានគ្រោះថ្នាក់ដល់ជីវិតទៀតហើយពេលអំឡុងដែលពពោះគឺចាញ់នេះចាញ់នោះគឺពិបាកណាស់ម៉ែមើលទៅគួរអាណិតណាបងកុំគិតវែងឆ្ងាយពេកអីវាមិនអីទេសម័យឥឡូវបច្ចេកវិទ្យាពេទ្យតាន់សម័យណាស់ការបង្កើតកូនណាมันពិបាកដូចការពីមុនទេបើទោះជាវាពិបាកក៏មិនអីដែរព្រោះអូនជាស្រី មានទុននីតិជាអ្នកពោពោះស្រាប់ហើយមែនហើយភក្តីមនុស្សស្រីក្នុងលោកសុទ្ធតែដឹងថាការពពោះនិងការបង្កើតកូនគឺជាការលំបាកតែនេះ ជាទួលនីតិដែលមិនអាចជៀសផុតទោះមានរឿងអីកើតឡើងក៏ពួកគេត្រូវប្រឈមមុខនឹងការឈឺចាប់ទាំងអស់នោះតែខ្ញុំមិនចង់ឃើញប្រពន្ធរបស់ខ្ញុំគេឈឺចាប់តែម្នាក់ឯងនោះទេម៉ែអើអញ្ចឹងឯងប្រុងធ្វើម៉េចទៀតទៅចា វាមិនមែនជាបញ្ហាធំអីទេបងព្រោះអូនមិនមែនទទួលយកការលំបាកតែម្នាក់ឯងឯណាបើអូនមានបងនៅក្បែររហូតហ្នឹងព្រោះថាពួកយើងជាប្តីប្រពន្ធនឹងគ្នាបើមានទុកពួកយើងនឹងរួមទុកមានសុខរួមសុខមែនអូនពោពោះតែម្នាក់ឯងគ្មានអ្នកមើលថែណាតែបងមិនទាន់ចង់ឲ្យអូនពិបាកពេលនេះទេចាំបន្តិចទៀតទៅ ថាវាមិនពិបាកទេគ្រាន់តែទុននីតិបង្កើតកូន បងខ្លាចអូនពិបាកប៉ុណ្ណឹងទៅហើយតើអូនមានឈ្មោះជាមនុស្សស្រីដែលជាម្ដាយគេយ៉ាងម៉េចទៅមកពីបងមិនចង់ឲ្យអូនលំបាកនោះអីចុះបងអត់ចង់បានកូនទេអូចង់ចង់គឺចង់ហើយតែម៉ែគាត់ចាស់ហើយណាបងគាត់ចង់មានចៅពោដូចជាគេដតីដែរបងយល់តាចុះបងគិតមិនចោះ ជំរឿបងគិតមើលសិនបើបងចង់បានកូនពេលណា បងប្រាប់អូនណាស្រួលអូនត្រៀមខ្លួនខាជាម្ដាយដ៏ល្អរបស់គេមិនអីទេ នៅពេលដែលបងចង់បានពេលណាបងនឹងប្រាប់អូនបងនេះចម្លែកខុសពីប្តីគេដតីប្តីប្រពន្ធគេច្រើនតែប្តីចង់បានកូនឆាប់ចោះបងនេះមិនអញ្ចឹងមកពីបងចង់នៅជាមួយអូនឲ្យបានយូរនោះអី ចុះពេលអូនមានកូនហើយអូនមានរត់ចោលបងឯណា ពួកយើងនៅតែនៅក្បែរគ្នាដដែលតាតែបងខ្លាច ខ្លាចទៅពេលអូនមានកូនទៅអូនមើលទៅមុខកូនហើយមិនមើលមុខបងនេះនិយាយចឹងមានន័យថាចំណានកូនត្រូវអត់ខ្លាចអូនស្រឡាញ់កូនច្រើនជាងបងត្រូវទេថាមិនត្រូវដែរនេះមើលនិយាយចោះនេះមិនទាន់នឹងយកផងចាប់ផ្ដើមមានកណិតអញ្ចឹងទៅហើយ ចោះតម្រងតែមានមែនតែនទៅអេអូនដូចជាចាំបានថាបងធ្លាប់ប្រាប់អូនមករៀបការថាអត់ថាបងចង់បានកូនច្រើនត្រូវទេមែនហើយពេលនោះបងនិយាយចឹងមែនប៉ុន្តែពេលនេះព្រោះបងខ្លាចសម្និតចិត្តបងលំបាកនោះអីបានហើយមិននិយាយដែរដែរទេអូនយល់ហើយ ពិសាច្រើនច្រើនណាម៉ែណាដើម្បីឲ្យឆាប់ជាណាម៉ែប្រាក់ក្តីគេមកវិញយ៉ាងនៅនៅឯម៉ែបងប្រាក់ក្តីគាត់ទៅទៀតលុយពីឈ្មោះនឹងឯតិចបានត្រឡប់មកផ្ទះវិញណាម៉ែកូនហូបបាយនៅអូកូននៅឯម៉ែម៉ែប្រសាឆ្អែតសិនណាចាំកូនទៅហូបតាមក្រោយ ម៉ែឆ្អែតហើយកូនហូបបាយចោះណាចាម៉ែម៉ែប្រសាទឹកឯម៉ែទៅហូបបាយកូន ทัศนได้ไหมรอไงเนี่ย បងក្រែងចិត្តណាក្រែងចិត្តរឿងអីទៅបងរឿងដែលអូនហត់នឿយមើលថាម៉ែបងនោះអីម៉ែបងក៏ដូចជាម៉ែអូនពួកយើងជាប្តីប្រពន្ធនឹងគ្នាត្រូវតែរួមសុខទុក្ខជាមួយគ្នាណាបងនេះអូនលំបាកហើយណាលំបាកអីទៅបង អូនមិនឃើញលំបាកផង អូនជាកូនប្រសារស់នៅក្រោមដំបូលផ្ទះតែមួយជាមួយនឹងបងជាមួយនឹងម៉ែបង បើមិនអោយអូនមើលថែគាត់តើទុកឲ្យអ្នកណាមើលថែទៅបើគាត់មានតែបងមួយ ហើយបងរវល់ធ្វើការ បែបនេះ មានពេលណាមកមើលថែគាត់ទៅត្រង់នេះហើយ ដែលបងក្រែងចិត្តអូន បងជាកូនរបស់គាត់តែបងគ្មានពេលវេលាមើលថែគាត់ ធ្វើឲ្យអូនលំបាកមើលថែទាំគាត់តែម្នាក់ឯងបងពិតជាលាអៀវខ្លួនខ្លាំងណាស់មិនលំបាកអីទេណាបងអត់តែពួកយើងបាននៅក្បែរគ្នាហេតុអីក៏បងគិតចឹងទៅវិញបងលួធ្វើការគ្រប់យ៉ាងដើម្បីគ្រប់គ្រងគ្រួសារគ្រប់យ៉ាងដើម្បីអ្នកទាំងអស់គ្នាក្នុងផ្ទះនេះហេតុអីក៏បងបន្ទោសខ្លួនឯងទៅវិញបួយមកបន្ទោសខ្លួនឯងឯណា តែបងខ្លាចអូនហត់នឿយនោះអីមិនហត់ទេ ឲ្យតែពួកយើងបាននៅក្បែរគ្នាគ្រប់យ៉ាងគ្មានពាក្យតហត់នឿយទេបងពពុះសម្លាញ់របស់បង ជាងធំមែនម៉ែម៉ែហេតុអីក៏ម៉ែសុខចិត្តព្រមបែបនេះហេតុអីក៏ម៉ែប្រាប់កូនម៉ែមិនចង់ឲ្យធៀបបាក់ឯសាម៉ែហ្នឹងណាបធមម៉ែលើកក្រោយបើម៉ែឈឺពោះប្រាប់កូនមកអឺហើយកូនក៏ប្រែឲ្យឆឹងទៀតថាថ្ងៃនេះម៉ែតាំងមកបាត់ជើងផងអឺចាំផ្លែណាម៉ែណាកូនទៅយកអីមកផ្លែម៉ែសិន ចង់សងគុណម៉ែជ្រោកបំផាក់មកចាំកុំផ្លាស់អាងអើយណាម៉ែណា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 ហើយយំនេះម៉ែនៅឈឺពោះខ្លាំងមែនម៉ែអត់ទេចុះម៉ែកើតអីមិនបានជាម៉ែយំចឹងនេះកូនភ័យណាម៉ែម៉ែចាស់ម្នាក់នេះមិនគួររស់នៅឲ្យវេទនាកូនទេមិនបានជាម៉ែនិយាយចឹងជីវិតរស់នៅតែតែមានសង្ឃឹមហើយកូនក៏មិនបានវេទនាអីដែរកូនពេញចិត្ត នឹងមើលថែម៉ែម៉ែយំអញ្ចឹងកូនយំតាមឡើយម៉ែកូនពីកូនដូចជាកូនកើតពីម៉ែម្នាក់ទៀតអញ្ចឹងដែលម៉ែបានអីតបស្នងកូនវិញទៅបើកូនល្អយ៉ាងនេះកូនអត់ចង់បានអីតបស្នងទេម៉ែ សូមត្រឹមតែឃើញអ្នកផ្ទះយើងមានក្តីសុខទាំងអស់គ្នា កូនអស់ចិត្តដែរម៉ែ េតុអ្វីខ្ញុំគ្មានទឹកភ្នែកទាំងទ្រុស្ទើប្រេងបែកក៏ស្រែកមិនចេញតើខ្ញុំជាដុំថ្មឬមកពីឈឺហួពេទើបទឹកភ្នែកជុំហោ ចង់យំបាយលេងនៅស្នាមញញឹមម៉ែភាសាទៅម៉ែភាសាច្រើនច្រើនទៅម៉ែស្អាតហើយ គេជាប្រពន្ធរបស់ខ្ញុំប្រពន្ធប្រពន្ធចឹងអើចាអូនអូនជាអ្នកគេនាងគឺជាស្រីអាក្រក់គ្មានបានការម្នាក់ដែលខ្ញុំទ្រាំរស់នៅទាំងពេលតនីចិត្តនោះអីមិនមកញ៉ៃចឹងយ៉ាងម៉េចនិយាយបែបនេះមិនបានអីខ្ញុំមិនចង់ឃើញមុខនាងទៀតទេខ្ញុំទេតែលែងលះជាមួយនឹងនាងហើយកុំឲ្យខ្ញុំឃើញមុខអាសោះ ចាប់ពីវិនាទីនេះឲ្យសោះទៅខ្ញុំទុកពេលទៅមួយថ្ងៃស្អែកនេះប្រមូលឲ្យបានរបស់នាងចេញពីផ្ទះខ្ញុំមក រឿងពីមុនប៉ុន្តែពេលនេះវាគឺជារឿងផ្សេងហើយគ្មានអ្នកណារួមទុកជាមួយនឹងនាងដល់ថ្ងៃស្លាប់បានទេឬអត់ឲ្យដឹងខ្លះផងណានាងគិតមើលមើលតាំងពីចូលផ្ទះនេះមកមានបានរស់ស៊ីបានដុំកពុះនេះអត់គ្មានទេគ្មានទេគ្មានអីមកវាអាខ្លួនឯងនេះក្រហើយមកនៅផ្ទះគេគ្មានកំណត់ទៀតគ្រាន់តែឲ្យនៅផ្ទះជួយមើលម៉ាក់ខ្ញុំប្រពន្ធនឹងមិនក៏មើលមិនបាន ថាខ្លួននាងនេះជាស្អីដែលគ្មានប្រយោជន៍មិនត្រឹមតែគ្មានប្រយោជន៍ទេថែមទាំងចម្រៃទៀតផងគិតមើលមើលតាំងពីមកនៅផ្ទះខ្ញុំមកម៉ែខ្ញុំក៏ឈឺអ្វីអ្វីក៏រលាយអស់មិនក៏នាងនៅមិនដឹងខ្លួនទៀតអូននៅកោហើយអូនសុំទោសអូនជាអ្នកធ្វើឲ្យម៉ែទម្លាក់ខ្លួនជើង អូននៅមើលកូនឲ្យចេះសិនទៅណាមកណាមិនបាច់បើនាងនៅទៀតណាម៉ែខ្ញុំមិនក៏ជាអាយុខ្លីជាមិនខាននោះទេបានហើយកុំនៅសាងបាបជាមួយនឹងគ្រួសាររបស់ខ្ញុំទៀតរើឲ្យបានជិះផ្ទះខ្ញុំទៅចេញភ្លាមទៅចាំបងតាពួកយើងនឹងយកកូនជាមួយគ្នាអូនិយាយស្ដីអត់មើលឡើងសាក់ទេអីអឺពេលនេះខ្ញុំកំពុងតែដេញនឹងឲ្យចាញ់ គិតតែគ្មាននាងខ្ញុំដាច់ពូជកូនមែនពីមុនខ្ញុំចង់បានកូនជាមួយនឹងនាងពិតមែនប៉ុន្តែឥឡូវខ្ញុំបដូរចិត្តហើយខ្ញុំចង់បានកូនប៉ុន្តែកូនមិនមែនជាឈាមរបស់នាងនោះខ្ញុំខ្លាចឆ្លងជំងឺអត់ប្រយោជន៍ជំងឺចង្រៃដូចជានាងទៀតខ្ញុំនិយាយប៉ុណ្្នឹងស្ដាប់យល់ណាស់ តុអ្វីខ្ញុំគ្មានទឹកភ្នែកតឹងទ្រូស្ទើប្រេងបែកក៏ស្រែកមិនចេញតើខ្ញុំជាដុំថ្មឬមកពីឈឺពេទឹកភ្នែកជុំមក 终究明白。 ឯងធ្វើបែបគេណាម៉ែណាប្រពន្ធក្រោយគេជាមនុស្សល្អគេអាចមើលថែម៉ែបានល្អជាងកូនណាម៉ែ Oh. ក្តីម៉ែឈឺបាត់ជាងធំណាស់កូនម៉ែកើតអីម៉ែម៉ែឈឺបាត់ជើងធំកូនតោះគុំជូនម៉ែទៅ បាយសិនទៅចាំបងជាអ្នកជុកម៉ែចំនួនវិញអត់អីទេបង បងហូបមុនចោះបងប្រញាប់ទៅចការផង អូននៅផ្ទះញ៉ាំពេលណាក៏បានដែរខ្ញុំមិនអាចទ្រាំមើលមនុស្សដែលខ្ញុំស្រឡាញ់ឲ្យគេមករងទុក្ខដោយសារបញ្ហា គ្រួសាររបស់ខ្ញុំបែបនេះទេ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 មានអារម្មណ៍បាត់នៅពេលឈប់រសាបានច្រើនណាស់ម៉ែ គិតមិនឥឡូវគិតអីក៏មិនចេញដែរបន្លែផ្លែឈើឈ្មោះចុះតម្លៃទាំងអស់ឯបំណុលជាពាក់គេវិញជាពាក់គេកាន់តែច្រើនឡើងច្រើនឡើងធ្វើមិនទៅខ្ញុំបងបងមានរឿងអីមែនបងមិនអីទេ បងគ្រាន់តែជិះក្បាលតែទួចទេណាជិះក្បាលមើខ្លួនដូចជាអត់ក្តៅទេ តែមិនអីចាំអូនទៅយកថ្នាំឲ្យបងលេបអូមិនអីទេ បងថាមិនអីគឺមិនអីហើយណាមួយបងជាមនុស្សដែលមិនចូលចិត្តផឹកថ្នាំស្រាប់ផងអូនទេសម្រាប់ទៅព្រោះអូនហត់ហើយហត់អីទៅបង អូននៅតែផ្ទះហ្នឹងនៅតែផ្ទះ ប៉ុន្តែមិននៅដេករហូតឯណា គឺអូនធ្វើការងារច្រើនណាស់សពគ្រប់មុខបែបយ៉ាងទាំងអស់ហើយនឹងមើលថែម៉ែរបស់បងទៀតអូនជាប្រពន្ធការងារផ្ទះគឺជាទុននីតិរបស់អូនស្រាប់ហើយមើលទៅមុខបងដូចជាហត់នឿយខ្លាំងទៅអត់មកចាំអូនជួយច្របាច់ស្មាឲ្យ បានហើយមិនអីទេណាមិនអីទេបង ូនសម្រេចចិត្តថាអាភាចាក់ចេញពីផ្ទះរបស់យើងហើយទុកឲ្យកូនជាអ្នកមើលថាម៉ែជំនួសគេនេះកូនគិតច្បាស់ហើយមែនទេបាទម៉ែយកឲ្យអាភាគេទៅនៅឯណាខ្ញុំខ្ញុំក៏មិនដឹងដែរម៉ែ គេទៅក៏ល្អដែរម៉ែមិនចង់ឲ្យគេនៅវេទនាជាមួយម៉ែទេតែម៉ែបារម្ភខ្លាចគេជួបមនុស្សមិនល្អព្រោះល្អដូចជាភាគេទៅណាប្រកាសជាជួបមនុស្សល្អជាមិនខានទេណាម៉ែឲ្យគេចេញទៅឈឺចាប់បែបនេះ សើជាងឲ្យគេនៅទាំងវេទនាចិត្តណាស់ម៉ែយកកូនអាចអត់ប្រពន្ធកូនបានដែរខ្ញុំមិនអាចអត់គេបានតាំងពីដំបូងមកម៉ែម៉ែតែពេលនេះកូនព្យាយាមឲ្យអត់គេឲ្យបានដើម្បីមនុស្សដែលកូនស្រឡាញ់ ក៏មិនអាចអាត្មានិយមឲ្យគេមករងទុកយូរជាងនេះទៀតទេណាម៉ែបើម៉ែស្លាប់ហើយជាជីវិតដីប្រពន្ធកូនបានសុខម៉ែម៉ែកុំនិយាយចឹងណាម៉ែម៉ែជាម៉ែរបស់កូនជាអ្នកមានគុណរបស់កូនម៉ែនិងប្រពន្ធរបស់កូន ពិតតែមានតម្លៃសម្រាប់កូនដូចគ្នាតែដើម្បីម៉ែខ្ញុំជាអ្នកមើលថែម៉ែដល់ខ្លួនឯងខ្ញុំមិនអោយប្រពន្ធរបស់ខ្ញុំមកលំបាកជាមួយយើងជាដាច់ខាតភក្តីបើកូនសម្រាប់ចិត្តបែបណាហើយម៉ែតាមកូនទាំងអស់ណា ផ្ទះនេះក៏ចិត្តលួពេលចេញពីផ្ទះនេះទៅក៏មិនដឹងថាជីវិតត្រូវសន្តានទៅជាយ៉ាងណាហើយនៅមកឈឺបែបនេះទៀតមិនអាចឲ្យភីមកទ្រាំលំបាកជាមួយខ្ញុំបែបនេះទេ បងឯងប៉ះខ្ញុំជួយច្រើនដងឯងខំអីក៏ខ្ញុំមកជួយបងឯងដែរពួកខ្ញុំមានអារម្មណ៍ថាពេលធ្វើចឹងទៅកំពុងតែចូលនរកទាំងរស់ចឹងព្រោះវាធ្វើបាបទាំងបងហើយធ្វើបាបទាំងប្រពន្ធបងទៀតបើសិនជានាងដឹងណាដឹងថានាងមានវិបដិស្រីយ៉ាងណាដែលត្រូវបងកុហកអស់ហើយនាងក៏ត្រូវយកច្រឡំថា ប្តីនាងនេះជំនឿដែលអាក្រក់ ទាំងតែការប៉ັດទៅបងស្រឡាញ់នាងខ្លាំងខ្ញុំមើលទៅបងហើយនឹងនាងណាក៏ជួយចាប់បាត់ខុសគ្នាដែរបងនេះលើកទី1ហ្នឹងណាដែលខ្ញុំឃើញមនុស្សប្រុសបែបហ្នឹងទឹកទឹកភ្នែកជុំហោពេលចង់យំបែលេងនៅស្នាម You. ម៉ែម៉ែភាសាចុះទៅណាម៉ែអាចថាមិនឆ្ងាញ់ដោយកាភាធ្វើម៉ែភាសាកថាបានតែយ៉ាងណាម៉ែខំប្រឹងភាសាទៅនឹងបានឆាប់ជាណាម៉ែវគ្គក្តីកូនហៅប្រពន្ធកូនឲ្យមកវិញមក ទេម៉ែខ្ញុំមិនឲ្យគេមកលំបាកមួយយើងទៀតទេម៉ែភក្តីម៉ែចង់ទៅស្លាប់ឲ្យបាត់ទេព្រួចយាយកចាស់ម្នាក់នេះ បានធ្វើឲ្យប្តីប្រពន្ធកូនខ្លាចបែបនេះ គឺមកពីកូនពីកូនមើលតែម៉ែបានល្អម៉ែកុំខ្លាចទៅជាបែបនេះដែរម៉ែនិយាយទៅចេញទៅជាផ្លូវល្អសម្រាប់គេហើយពេលនេះអាជីវកម្មកូនកូនរលំពាក់លុយគេក៏ច្រើន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 នៅ Manchester City រៀងជានិច្ចដើម្បីផ្ដោតធម៌ពលដល់អ្នកកុំព្រីយ៉ាំវកអង្គសន្តើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍លាក់ទឹកក្រលេខ3ចំនួនដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយ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 ក្តីឲ្យម៉ែស្លាប់ទៅល្អជាងឃើញកូនពិបាកបែបនេះអត់ទេម៉ែម៉ែក៏មានប្រសាសន៍បែបហ្នឹងណាម៉ែគេគេទៅគេប្រហែលជាមានសុភមង្គលជាងនៅជាមួយកូនបើគេបានសុខខ្ញុំក៏បានសុខដូចគ្នា ពេលចង់យំហេតុអ្វីខ្ញុំគ្មានទឹកភ្នែកតឹងទ្រូស្ទើប្រេងបាយក៏ស្រ័យមិនចេញតើខ្ញុំជាដុំថ្មឬមកពីឈឺហួពេទើបទឹកភ្នែកជុំហោ លេងនៅស្នាមញញឹមនោមនាងដូចខ្ញុំមើលមកមិនចេញឈឺដឹងថាគ្មាននាងយល់ពពុះសម្លេងរបស់បងគ្មាននាងស្ដាំលឺ បងអាចនឹងចិត្តឲ្យអូនទៅតែបងមិនអាចតាមចិត្តខ្លួនឯងឲ្យជប់នឹងអូនបានទេសុខព្រមសុខទុកព្រមទុកជឿចាក់ហូកូនតែពួកយើងតែតែនិយាយជាមួយគ្នាហើយស្ទើរតែផុនព្រមយំលែងជាងបងសុំទោសតែបងធ្វើមិនបាន បងមិនចង់ឲ្យមនុស្សជាទីស្រឡាញ់ស្មើនឹងកែវភ្នែកបងមករងទុកជាមួយនឹងបងទេព្រោះក្បាលរបស់បងដឹងថាអូនចាក់ចេញទៅហើយតែបែកលោកបងគាត់បានត្រៀមទេតែពេលនេះបងនឹកអូនខ្លាំងណាស់បងនឹកអូនស្ទើរតែខ្ជិលស្លាប់ទៅហើយ Aynık nesnam yok Mình lẻ đời nhóm mơ một mình chế trường ដឹងថាគ្មាននាងយល់សុំហើយកោគ្មាននាងស្ដាំ mũi đi Tôi Tôi muốn xin giá ơi con thương con Mỗi cái bữa đó cà phê nó trăm chim pê mà mạng máu hả? Lúc mỗi chân hai với bông Hai mà mỗi lên tới nếu châm con ra tiết ចង់យំហេតុអ្វីខ្ញុំគ្មានទឹកនេះទាំងទ្រុស្ទើប្រេងបែកក៏ស្រែកមិនចេញតើខ្ញុំជាដុំថ្មឬមកពីឈឺគួពេទើបទឹកភ្នែកជុំហោ now. ដីបងថ្ងៃនោះអូនឈឺចាប់ខ្លាំងណាស់តែបងធ្វើគ្រប់យ៉ាងគឺបងអត់ជួយជម្រើសទេបងធ្វើធ្វើតែបងស្រឡាញ់អូន không cơ ការហើយអូចង់បានកូនម៉ែអ្នកដែរអឺពីរនាក់អូយតិចមែននេះបើបងវិញបងចង់បានកូន12នាក់ហើយបងដាក់ឈ្មោះគេតាមខែនីមួយៗតែម្ដងអូយច្រើនមែនបងមានអីច្រើនទៅពេលចង់យំហេតុអ្វីខ្ញុំគ្មានទឹកភ្នែក ស្ទើរប្រេងបាយក៏ស្រែកមិនចេញម៉ែឆ្អែតហើយម៉ែមិនហូបទេកូនហូបម្ដងទៅឬមកពីទេម៉ែកូនកូនអត់ហូបទេម៉ែហូបទៅទឹកអត់ទេកូនមិនទាន់បានហូបអីទេណាអូនេះកូនហូបតាំងពីព្រឹកហើយហើយនេះឆ្អែតមិនទាន់បាត់ផងម៉ែម៉ែហេតុអីក៏ម៉ែយំ នេះម៉ែឈឺចុកចាប់កន្លែងណាទៀតអីម៉ែម៉ែប្រាប់កូនមកចុះម៉ែណាម៉ែអត់អីទេកូនបើអត់អីមិនក៏ម៉ែយំម៉ែយំព្រោះម៉ែអាណិតកូនម៉ែអាណិតកូនណាវគ្គដីកូនទៅហៅប្រពន្ធកូនមកវិញមកម៉ែដឹងថា កូននឹកប្រពន្ធកូនឃើញកូនចឹង ម៉ែវេទនាជាងស្លាប់ទៅទៀតអត់ទេម៉ែកូនសម្រាប់ចិត្តហើយម៉ែមិនឃើញទេពេលព្រៀននៅជាមួយយើងខ្ញុំបាក់វេទនាប៉ុណ្ណាមកពីម៉ែបានធ្វើឲ្យគ្រប់គ្នាពិបាកបើម៉ែស្លាប់ថ្ងៃនេះ កូននឹងបាននៅជាមួយភាអត់ទេអត់ទេម៉ែអើយម៉ែទៅណាទៅម៉ែកូនស្រឡាញ់ម៉ែម៉ែទៅណាចោលកូនទេម៉ែណាទៅណាចោលកូនទេខ្ញុំយំដែរ My name is not you. បងនេះលុយបងអរគុណច្រើនបង តែមនុស្សដែលខ្ញុំស្រឡាញ់បានក្តីសុខខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំបានសម្រេចចិត្តទោះពេលនេះអ្នកមិននៅក្បែរខ្ញុំក៏ដោយតែតម្លៃនៃក្តីស្រឡាញ់របស់ខ្ញុំឲ្យនេះនៅតែមានជានិច្ចខ្ញុំរងចាំថ្ងៃនេះយូរណាស់មកហើយគឺថ្ងៃដែលអូនអាចញញឹមបានដោយគ្មានបងសង្ឃឹមថាគេម្នាក់នេះអាចមើលថែអូននឹងជាដៃគូជីវិតដ៏ល្អបំផុតដែលអាចយល់ពីអូនមិនដាក់សម្ពាធលើអូន បងឃើញអូនទៅប៉ុណ្ណេះបងអស់ចិត្តហើយសំណាងល្អអតីតប្រពន្ធបងក្តីស្រឡាញ់ពិតប្រាកដមិនចាំបាច់ចូលតែគេមកខ្លាចជារបស់យើងទើបហៅថាយើងស្រឡាញ់គេនោះទេសូមត្រឹមតែឃើញគេបានដីសុខរីករាយយើងក៏សប្បាយចិត្តទៅហើយតែយ៉ាងណាក៏មិនអាចហាមចិត្តមិត្តបានទេចិត្តដែលធ្លាប់ស្រឡាញ់ពីមុនទាំងប្រមាណពីនេះគឺនៅដដែល ព្រោះគ្មានហេតុផលអ្វីមួយដែលធ្វើឲ្យបងប្រពន្ធទេគេថាស្រឡាញ់គឺលះបង់ហើយអូនគឺជាមនុស្សម្នាក់ដែលមានតម្លៃល្អគ្រប់គ្រាន់ដើម្បីឲ្យបងលះបង់